នេះគឺជាលើកដំបូងហើយដែលអ៊ុយក្រែនបានប្រព័ន្ធប្រើប្រាស់រ៉ុកែត M142 របស់អាមេរិកដើម្បីទប់ទល់ជាមួយប្រទេសរុស្ស៊ីសូមស្វាគមន៍លោកលោកស្រីប្រិយមិត្តដែលបាន តាមដាននៅក្នុងគេហទំព័រខ្មែរម្ចាស់ស្រុកយើងសារជាថ្មីប្រិយមិត្តមិនស្នាប់ជាទីមេត្រីកាលពីប៉ុន្មានថ្ងៃនេះ ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ចេញវីដេអូមួយដែលបង្ហាញពីទាហានអ៊ុយក្រែន កំពុងតែប្រើប្រាស់ប្រព័ន្ធរកាតរយៈចម្ងាយឆ្ងាយ M142 របស់អាមេរិកដែលអាវុធនេះត្រូវបានគេចាត់ទុកថាជាអាវុធខ្លាំងមួយសម្រាប់ការវាយលុកលើកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនអគ្គសេនាធិការអ៊ុយក្រែនលោកលូនីបានបញ្ជាក់ថាក្របរកាតផលិតដោយអាមេរិកបានដំណើរការរួចហើយនៅក្នុងដៃកងកម្លាំងទាហានរបស់ពួកយើងចំណែកឯប្រធានបុគ្គលិក ទូទៅរបបអ៊ុយក្រែនបានសរសេរនៅលើកម្មវិធី Telegram របស់ខ្លួនថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានកំពុងតែប្រើកាំភ្លើងធំទាំងនោះយ៉ាងប៉ិនប្រសប់ជាមួយនឹងរងពីដែក M142 ក្នុងការវាយលោកគោដៅក្នុងតំបន់កាន់កាប់ដោយកងកម្លាំងរុស្ស៊ីនៅទឹកដីអ៊ុយក្រែនចំពោះប្រព័ន្ធរកាតកំភ្លើងធំចល័តនេះត្រូវគេស្គាល់ថាជា Zimes ដែលត្រូវបានគេរាយការណ៍ថាបានបំផ្ទុះប៉ុស្តិ៍ បញ្ជាការរុស្ស៊ីនៅជិតទីក្រុងភៀកខាងកើតនៃប្រទេស អ៊ីស្រាអែលដោយប្រព័ន្ធ M142 ដែលបានអនុញ្ញាតឲ្យវាអាចបាញ់បង្ហោះគ្រាប់រ៉ុកែតដឹកនាំយ៉ាងជាក់លាក់និងចំគោលដៅជាច្រើនផងដែរចំពោះឧបករណ៍បាញ់បង្ហោះ M142 នេះទៀតសោតមានល្បឿនបាញ់បង្ហោះគួរឲ្យអស្ចារ្យផងដែរដូច្នេះនៅក្នុងកម្មវិធីវីដេអូពួកយើងនឹងធ្វើការពិភាក្សាអំពីប្រព័ន្ធរ៉ុកែត M142 ដែលអ៊ុយក្រែនទៅតែត ប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសស៊ីគួរបញ្ជាក់ដែរថាកាលពីថ្ងៃទី20ថ្ងៃទី23ខែមិថុនាឆ្នាំ2022កន្លងទៅក្រសួងការវិជាសហរដ្ឋអាមេរិកបានបញ្ ចេញប្រាក់ចំនួន540លានដុល្លារដើម្បីឆ្លើយតបនឹងជំនួយអាវុធថ្មីដល់លុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដោយជំនួយថ្មីនេះរួមមានទាំងការផ្ដល់ប្រព័ន្ធរ៉ុកែត M142 កម្រិតខ្ពស់និងគ្រាប់រំសេវប្រមាណ105មីលីម៉ែត្រចំនួន36000គ្រាប់កាំភ្លើងធំ155មីលីម៉ែត្រចំនួន1200គ្រាប់និងកាំភ្លើងយន្ត20000គ្រឿងនិងទូកល្បាត តាមឆ្នេរនិងទន្លេចំនួន18គ្រឿងព្រមទាំងគ្រឿងបន្លាស់តាក់ទិននិងប្រព័ន្ធរកែត M142 ប្រព័ន្ធរកែត M142 បច្ចេកវិទ្យាប្រព័ន្ធបាញ់គ្រាប់រកែតដែលទំនើបបំផុតនិងបើប្រៀបធៀបជាមួយនឹងប្រព័ន្ធគ្រាប់រកែតសម័យសហភាពសូវៀតដែលយុធាអ៊ុយក្រែនកំពុងតែប្រើប្រាស់ជារៀងរាល់ថ្ងៃនេះដូចជាគ្រាប់រកែត BM21 និង BM27 មានចម្ងាយឆ្ងាយអតិប្រមាណត្រឹមតែ40គីឡូម៉ែត្រប៉ុណ្ណោះខណៈដែលប្រព័ន្ធរ៉ុកែត M142 រយៈចម្ងាយបាញ់អតិប្រមាណដល់ទៅ70គីឡូម៉ែត្រចំពោះអត្ថប្រយោជន៍មួយផ្សេងទៀតនៃ M142 គឺថាវាអាចបាញ់គោលដៅរបស់វា បានយ៉ាងប្រសិទ្ធភាពផងដែរដែលនេះ ដាក់សម្ពាធលើពួកឈ្លានពានរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ Donbas ម្យ៉ាងទៀតការប្រើប្រាស់ប្រព័ន្ធរ៉ុកែត M142 របស់អ៊ុយក្រែនជាលើកដំបូងនេះនឹងជួយកងកម្លាំងអ៊ុយក្រែនក្នុងការទប់ទល់ជាមួយនឹងកំភ្លើងធំរបស់ទីក្រុងមូស្គូ និងធ្វើឲ្យកងកម្លាំងរបស់លោកពូទីនចំណាយសភាវុធ កម្លាំងទ័ពនិងថវិកាជាច្រើនផងដែរលើការឈ្លានពានរបស់ពួកគេសូមទាញប្រិយមិត្តទាំងអស់មកទស្សនាវីដេអូនៃបេសកកម្មពលលត់អគិភ័យពេលយប់ដែលបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុកែត M142 ជាច្រើននៅក្នុងបទីធានរុស្ស៊ីដែលស្ថិតនៅក្នុងបេសកកម្មពេលយប់ដែលជាសកម្មភាពនេះត្រូវបានថតដោយអ្នកវិភាគវីដេអូ រ៉ូបលីពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការប្រទេសដែលមានមូលដ្ឋាននៅក្នុងទីក្រុងដែលបានបង្ហោះសេចក្តីថ្លែងការណ៍ក្រោមលើបណ្ដាញសង្គម Twitter នៅថ្ងៃទី24ខែមិថុនាកន្លងទៅនេះដោយបានដកស្រង់រាយការណ៍ថាជាលើកដំបូងប្រព័ន្ធរ៉ុកែត M142 របស់អាមេរិកត្រូវបាន អូស្ក្រានប្រើជាលើកដំបូងនៅក្នុងការប្រយុទ្ធនិងវាយប្រហារទៅលើសត្រូវរបស់ខ្លួនគូបញ្ជាក់ម្ដងទៀតដែរថាការដឹកជញ្ជូនសភាវុធពីសហរដ្ឋអាមេរិកនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន700លានដុល្លារដែលបានប្រកាសថ្ងៃទី31ខែឧសភានៃជំនួយយោធារួមបញ្ចូល M142 ដោយអាមេរិកដោយអាមេរិកសង្ឃឹមថាអ៊ុយក្រែននឹងមានប្រភេទកំភ្លើងធំដែលខ្លាំងក្នុងការប្រយុទ្ធជាមួយសត្រូវប៉ុន្តែបើយើងវិភាគឲ្យបានច្បាស់វិញ គឺថាសហរដ្ឋអាមេរិកមិនចង់ឲ្យកម្មជ្រួចយុទ្ធសាស្ត្ររបស់ខ្លួនធ្លាក់ចូលដៃរុស្ស៊ីឡើយដូច្នេះបានជាអាមេរិកអ៊ុយក្រែនត្រឹមតែ M 142ប៉ុន្តែមិនហ៊ានផ្គត់ផ្គង់ក្របរកែតណាដែលសាហាវនោះទេដូចជាប្រទេសក្របរកែតដែលអាចរំខាននិងរារាំងទាហាន ក្រុងឡាំងបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងការនាំដែលខ្ពស់ដែលអាចបាញ់ក្របចម្ងាយឆ្ងាយ50ម៉ាយឯណោះ ដូច្នេះហើយបាន ជារដ្ឋាភិបាលប្រទេសអ៊ុយក្រែនបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យពួកប្រទេសលោកខាងលិចក្នុងការផ្ដល់កម្លាំងធំដែលមានចម្ងាយឆ្ងាយពីយ៉ាងវិញទៀតអនុរដ្ឋលេខាធិការការពារជាតិសម្រាប់គោលនយោបាយបាន ប្រកាសថាការផ្ដល់ប្រព័ន្ធអរកាសពីសហរដ្ឋអាមេរិកពិតជាមានតម្លៃពិសេស ពិសាសម្រាប់ពួកយើង ដើម្បីជួយការពារសវត្ថភាពមួយចំនួនសម្រាប់កងកម្លាំងអ៊ុយក្រែននៅជួរមុខរបស់ពួកយើងក៏ព្រោះយើងមាន M142 ជួយការពារផ្នែកខាងមុខមួយវិញទៀតប្រព័ន្ធទាំងនេះពិតជាមាន ប្រយោជន៍ខ្លាំងណាស់សម្រាប់អ៊ុយក្រែនដែលអនុញ្ញាតឲ្យពួកយើងអាចដឹកជញ្ជូនរថភេដាយចំនួន5តោន ដែលពិបាកសម្រាប់សត្រូវក្នុងការតាមដាន និងកំណត់ដំណើរការរបស់វា បានក្នុងរយៈពេលប្រមាណនាទីបន្ទាប់ពីបញ្ចប់បេសកកម្មបាញ់កំទេចរបស់វា ហើយបន្ទាប់ពីផ្លាស់ទីនៅទីតាំងបន្ទាប់ដើម្បីដំណើរការឡើងវិញយ៉ាង ឆាប់រហ័សយ៉ាងណាមិញចំពោះរដ្ឋមន្ត្រី ការពិជាតិអ៊ុយក្រែនលោក Zanikov បានបង្ហាញពី ការចែករំលែកប្រព័ន្ធថ្មីនេះរបស់អ៊ុយក្រែនកាលពីថ្ងៃប្រហោះតាមរយៈករណី Twitter ត្រូវបាន គាត់បង្ហាញបន្ទាប់ពីការអរគុណដល់លេខាធិការការពិជាតិអាការពិជាតិអាមេរិកសម្រាប់ប្រព័ន្ធរ៉ុកែតនិងអាវុធថ្មីនេះដោយរដ្ឋមន្ត្រីការពិជាតិអ៊ុយក្រែនបានប្រកាសថាអាវុធនេះពិតជាអស្ចារ្យណាស់សម្រាប់ប្រយុទ្ធជាមួយពួកឈ្លានពានរុស្ស៊ីហើយវានឹង ខ្លាជាអាវុធដ៏សំខាន់ក្នុងការប្រយុទ្ធនារដូវក្តៅនេះបញ្ជាក់ម្ដងទៀតដែរថាការសម្រេចចិត្តផ្ដល់ M142 ដល់អ៊ុយក្រែនត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី31ខែឧសភាកន្លងទៅ ដែលជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខចំនួន700លានដុល្លារដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅថ្ងៃទី23ខែមិថុនាកន្លងទៅតើ M142 នេះនឹងផ្ដល់ប្រយោជន៍យ៉ាងណាខ្លះ ឲ្យក្រានក្នុងការប្រយុទ្ធជាមួយកងកម្លាំងឈ្លានពានរបស់រុស្ស៊ីប៉ុន្តែប្រព័ន្ធទំនងជានឹងមិនផ្លាស់ប្ដូរទលយភាពនៃធម្មពលតាមមធ្យោបាយមួយឬផ្សេងទៀតនៅលើវានោះទេទូយ៉ាងនេះក្តីដីវានឹងអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចកំណត់គោលដៅលើការបង្កើនរបស់រុស្ស៊ីបានកាន់តែត្រឹមត្រូវជាងពេលមុនខណៈពេលដែលការ បន្ថយការពឹងផ្អែករបស់អ៊ុយក្រែនលើឧបករណ៍ក្រោយសូវៀតផងដែរសូមអគុណប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកតាមដាននៃការទំព័រខ្មែរវិទ្យាស្រុករបស់យើងខ្ញុំសូមប្រិយមិត្តកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីថ្មីពីគេហទំព័រខ្មែរវិទ្យាស្រុករបស់យើងខ្ញុំសូមប្រិយមិត្តផ្ដល់មតិរបស់លោកអ្នកនៅក្រោមវីដេអូនេះដើម្បីជួយកែសម្រួលដល់ការអធិប្បាយរបស់យើងខ្ញុំសូមអគុណជួបគ្នានៅក្នុង កងកម្លាំងពិសេសអ៊ុយក្រែនបាន ប្រមានថានឹងវិបកទៅកាន់ទាហានរុស្ស៊ីវិញបន្ទាប់ពីទទួលបានជំនួយកំជ្រួចរាប់ពាន់គ្រាប់ពីអាមេរិកសូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់បានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំប្រិយមិត្តមិនស្ដាប់ជាទីមេត្រីកាលពីប៉ុន្មាន ថ្ងៃនេះ ប្រទេសអ៊ុយក្រែនបានធ្វើការ ប្រមានទៅកាន់រុស្ស៊ីពីការវាយប្រហារ មីស៊ីលទ្រង់ទ្រីធំបន្ទាប់ពីជំនួយគ្រាប់រ៉ុកកែតពី ប្រទេសសហរដ្ឋអាមេរិកបានទៅមកដល់ប្រទេសអ៊ុយក្រែនកាលពីពេលថ្មីថ្មីនេះបន្ទាប់ពីទទួលបានជំនួយ ពីសហរដ្ឋអាមេរិកភ្លាមភ្លាម រដ្ឋមន្ត្រីការប្រទេសអ៊ុយក្រែនលោកអាលិចបានសាទរចំពោះការមកដល់នៃប្រព័ន្ធរ៉ុកកែតកំភ្លើងធំចល័តខ្ពស់ដែលត្រូវបានបញ្ជូល ជាជំនួយយោធាដល់ប្រទេសអ៊ុយក្រែនខាងកើតជាពិសេស ប្រទេសអ៊ុយក្រែនតែម្ដង ដើម្បីប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ីជាពិសេសឈានដល់ការចាក់ចេញការប្រមានដល់កងកម្លាំងកម្លាំងប្រដាប់អាវុធរុស្ស៊ីដោយយកកំភ្លើងកំជ្រួចរបស់អាមេរិកធ្វើការវាយប្រហារគូបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្ដើមការលុកលុយរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24ខែកុម្ភៈដោយផ្ដើមចេញពីតំបន់ Donbass ដែលសកម្មភាពនៃការឈ្លានពាននេះបានធ្វើឲ្យមានការថ្កោលទោសជាច្រើនពីអន្តរជាតិ និងប្រតិកម្មតបជាសកលទាំងប្រជាជន និងរដ្ឋាភិបាលនានានៅលើពិភពលោកបើទោះបីជាប្រទេសរុស្ស៊ីភាគច្រើនហាក់បីដូចជា ទទួលបានភាពជោគជ័យតិចតួច លើការវាយលុករបស់ខ្លួន ដើម្បីដណ្ដើមគ្រប់គ្រងលើទឹកដីប្រទេសអ៊ុយក្រែនយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសរុស្ស៊ីហាក់ទទួលបានផលចំណេញកាន់តែច្រើនក្នុង ពេលប្រមាណសប្តាហ៍ថ្មីថ្មីនេះបន្ទាប់ពីការផ្ដោតការយកចិត្តទុកដាក់លើវិញលើតំបន់ Donbass ដែលជាតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីពួកយើងនិងសម្ព័ន្ធមិត្តអង្គការ NATO បានផ្ដល់ប្រាក់រាប់ពាន់លានដុល្លារជាជំនួយ ផ្នែកយោធានិងមនុស្សធម៌ជាច្រើនដល់ប្រទេសអ៊ុយក្រែនតាមរយៈជំនួយនេះកាលពីថ្ងៃប្រហោះ លោកនីកូដែលជាមន្ត្រីការបរទេសអ៊ុយក្រែនបានប្រកាសពីការមកដល់នៃអាវុធ Tyram ដែលជាអាចវិប្រហាគោដៅចម្ងាយប្រហែលជា50ម៉ាយយ៉ាងណាមិញលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏បានជូនជាការថ្លែងអំណរគុណចំពោះមិត្តរួមការងារនិងលោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកសម្រាប់ការផ្តល់ឧបករណ៍សភាវុធដ៏មានអនុភាពទាំងនេះដោយមន្ត្រីការបរទេសអ៊ុយក្រែនបានសរសើរថា កញ្ចប់ជំនួយជាសភាវុធរបស់អាមេរិកដែលមានតម្លៃជាង1000លានដុល្លារនឹងជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនយ៉ាងខ្លាំងនៅអ៊ុយក្រែនយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធនាពេលរដូវក្តៅជាមួយកងកម្លាំងជើងគោករបស់ប្រទេសរុស្ស៊ីគួររំលឹកផងដែរថាសេតវិមានបានប្រកាសកាលពីដើមខែនេះ នៅលើសារប្រព័ន្ធ CDS បានរាយការណ៍កាលពីថ្ងៃពុធថាសេតវិមានក្រុងនឹងប្រកាស ការពិភាក្សាបន្ថែមទៀតដើម្បីជជែកគ្នាពីផែនការក្នុងការបញ្ជូនសភាវុធបន្ថែមទៅអ៊ុយក្រែនប្រិមិត្តមិននៅស្ដាប់ជាទីមេត្រីគូបញ្ជាក់ផងដែរថាចាប់តាំងពីខែកុម្ភៈមក ប្រទេសសហរដ្ឋអាមេរិកបានសន្យារួចទៅហើយថានឹងផ្ដល់ជំនួយអាវុធដល់ឥតគិតជាទឹកប្រាក់ចំនួន5.6ពាន់លានដុល្លារដល់អ៊ុយក្រែនជាបន្តិចម្ដងបន្តិចម្ដងយ៉ាងណាមិញយើងគួរតែរំលឹកពីហេតុផលដែលប្រទេសរុស្ស៊ីបានប្រាប់ក្នុងការលុកលុយទៅលើអ៊ុយក្រែន ដោយនិយាយថាប្រទេសអ៊ុយក្រែននេះត្រូវបានដឹកនាំដោយពួកបើយើងក្រឡេក មកមើលពីភាពពិតជាក់ស្ដែង ទៅថាតាមពិតលោកប្រធានាធិបតីអ៊ុយក្រែន Zelensky គឺជាជនជាតិស្វីសហើយមាន សមាជិកគ្រួសារដែលបានស្លាប់ នៅក្នុងភាពរំគោះរំកើនៅក្នុងការសម្លាប់របស់ពួកណាស៊ីអាល្លឺម៉ង់ក្នុងសមាជិកព្រាមលោកលើកទី2ហើយលោក នៅ ពេលដែលលោក Zelensky ត្រូវបានជាប់ឆ្នោតឆ្នាំ2019គឺលោកទទួលបានសម្លេងចិត្ត75%នៃការបោះឆ្នោតនាយករដ្ឋមន្ត្រីក៏មានជនជាតិស្វីសរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនផងដែរម្យ៉ាងវិញទៀតលោកពូទីនបានចោទសួរអំ ពីសុពលភាពនៃឋានៈរដ្ឋរបស់អ៊ុយក្រែនហើយបានកត់សម្គាល់ថាអ៊ុយក្រែនគឺជាមួយនៃប្រទេសរុស្ស៊ីបើតាមប្រវត្តិសាស្ត្រដោយប្រទេសអ៊ុយក្រែនបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ1991បន្ទាប់ពីការដួលរំលំនៃសហភាពសូវៀត ដែលលែងដំណើរការហើយឥឡូវនេះរុស្ស៊ីបានចាប់ផ្ដើមនឹងផ្ដោតលើយុទ្ធនាការរបស់ខ្លួន ដើម្បីដណ្ដើមយកទឹកដីថ្មីនៅភាគខាងកើតអ៊ុយក្រែនបើយើងងាកមកមើលជំនួយ ពីសហរដ្ឋអាមេរិកឯណវិញលោកប្រធាននាយកបដិអាមេរិក Joe Biden ដោយរដ្ឋាភិបាល របស់លោកបានផ្ដល់សិទ្ធិជាជំនួយយោធាចំនួន450លានដុល្លារអាមេរិកទៀត សម្រាប់ប្រទេសអ៊ុយក្រែនដោយកញ្ចប់ជំនួយពេញលេញ រួមមានប្រព័ន្ធអរកាយកាំភ្លើងធំចល័តខ្ពស់ M142 ចំនួន4គ្រឿងទូកល្បាតចំនួន18គ្រឿងនិងគ្រាប់36000ជុំនៃគ្រាប់កាំភ្លើង105មីលីម៉ែត្រព្រមទាំងរថយន្តយុទ្ធភ័ណ្ឌអាវុធ ធំតូចនិងជាច្រើនទៀតដោយសប្តាហ៍នេះនាយកដ្ឋាននៃក្រសួងការពារជាតិអាមេរិក បានប្រកាសការអនុម័តឲ្យដកចំនួនសន្តិសុខដែលមានតម្លៃរហូតដល់450លានដុល្លារដើម្បីបំពេញតម្រូវការសំខាន់សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនមួយមួយវិញទៀតបើតាមលេខាធិការព័ត៌មានមន្ទីរវិជាការ ស្ដីទីបាននិយាយទៅក្នុងសេចក្តី ថ្លែងការណ៍មួយថាការអនុញ្ញាតនេះគឺជាការ ដល់ឧបករណ៍លើកទី13ពីឃ្លាំងស្តុកអាវុធរបស់អាមេរិកសម្រាប់ជួយអ៊ុយក្រែនចាប់តាំងពីខែសីហាឆ្នាំ2021ហើយឥឡូវនេះរដ្ឋបានបដិញ្ញាចិត្តប្រហាក់ប្រហែលគ្នានឹងជំនួយ អសន្តិសុខចំនួន6.8ពាន់លានដុល្លារដោយអ៊ុយក្រែនចាប់តាំងពីការចាប់ផ្ដើមនៃរដ្ឋបាលជូបៃដិនដោយដេញថ្លៃរួមប្រមាណជា6.1ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយបានបន្តចាប់តាំងពីឆ្នាំ2014បន្ថែមពីនេះសហរដ្ឋអាមេរិកបានសន្យានឹងផ្ដល់ជំនួយសន្តិសុខជាង8.7ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរសារព័ត៌មានបានរាយការណ៍នៅព្រឹកថ្ងៃទីថាណល់កញ្ចប់នៃជំនួយថ្មីត្រូវបានប្រកាសហើយថាវានឹងរួមបញ្ចូលការស្ដាប់បន្ថែមទៀតក្នុងចំណោមភាពផ្សេងទៀតនៅថ្ងៃទី1ខែមិថុនា ដោយរដ្ឋាភិបាលដោយ បាន ប្រកាសផែនការផ្ទេរកញ្ចប់ជំនួយ ដំបូងនៃអាវុធ 4M142 រួមជាមួយនឹងគ្រាប់រ៉ុកែត227 Plasmat M30 M31 ដែលអាចដឹកនាំបានយ៉ាងជាក់លាក់សម្រាប់ការវាយប្រហារគោលដៅ ទៅរយៈចម្ងាយប្រហែលជា43ម៉ាយឬ70គីឡូម៉ែត្រទៅកាន់កងកម្លាំងសត្រូវយ៉ាងណាមិញកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅពេលនេះបានឆ្លប់បញ្ចាំងពីឆន្ទៈថ្មីមួយដើម្បីឆ្លើយតបទៅនឹងការបញ្ជូនប្រព័ន្ធអាវុធទំនើបបន្ថែមទៀតជាមួយនឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយជាងនេះទៅទៀតតើអ្វីដែលយោធាអ៊ុយក្រែនទទួលបានយោធាអ៊ុយក្រែនទទួលបានពីអាមេរិកនិងប្រទេសលោកខាងលិចអាចគ្រប់គ្រាន់ហើយឬនៅ ក្នុងការកត់សម្គាល់និងទប់ទល់ពីការស្រេកឃ្លានរបស់រុស្ស៊ីលោកអ្នកអាចបញ្ចេញមតិយោបល់របស់លោកអ្នកនៅក្រោមវីដេអូនេះដើម្បីកែសម្រួលដល់កម្មវិធីព័ត៌មានរបស់យើងខ្ញុំសូមប្រិយមិត្តកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗពីគេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំសូមអរគុណ